តចំចំ តែម្ដងមិនទុកទេ ក្រោយពូចកសម្រេចចិត្តត្រូវគ្នាវិញ ជាមួយមិញផល្លា ស្រាប់តែលោកជំទាវអុកញ៉ាននឹមវណ្ណៈបានចូលទៅខមមិនយ៉ាងចាក់ដោតថាជឿជាក់ប្រិមិត្តពុកម៉ែបងប្អូនជាច្រើនប្រកាសជាដឹងហើយចំពោះរឿងរ៉ាវពូចកឆ្លោះប្រកែកជាមួយអតីតភរិយា គឺអ្នកនាងទ្រិញផល្លាដែលធ្វើឲ្យល្បីកោក្រោកអស់ឋានទាំង3 នៅលើបណ្ដាញសង្គមជាពិសេសរូបលោក ធ្លាប់ប្រកាសជំហរខ្លួនថា មិនយកអ្នកនាងផល្លាវិញឡើយប្រសិនបើយកវិញគឺឲ្យហៅថាឆ្កែយ៉ាងណាមិញពូចកចុងក្រោយបែជាមិនអាចខ្វះនារីមេម៉ាយសាច់សដូចម៉ែសំឡីដើមទ្រូងខ្នាតអន្តរជាតិនោះបានឡើយទៅសម្រេចចិត្តត្រូវរើគ្នាជាមួយនាងវិញ ដោយមិនខ្វល់ពីរឿងមហាជនរិគុណសុកចិត្តបំភ្លេចអស់ពាក្យសន្យាទៅកាន់ប៉ែនប៉ែនឡើយ។ ដោយឡែកនៅថ្ងៃទី18ខែសីហាឆ្នាំ2022នាពេលកន្លងទៅនេះស្រាប់តែអេដមីនជីងចក់បានបង្ហោះសារលើបណ្ដាញសង្គម Facebook របស់គាត់ដោយរៀបរាប់ថាជឿមិនជឿជារឿងរបស់គេខ្ញុំ នៅតែខ្ញុំឃើញបែប នេះទើបលោកជំទាវអុកញ៉ាននឹមវណ្ណៈក៏បានចូលទៅខមមិននៅ ក្រុមផុសរបស់ពូចកដោយរៀបរាប់បែបនេះថាដូចអ្វីដែលបង ធ្លាប់ប្រាប់អូនអញ្ចឹងបងជួយអូនឲ្យមានសេរីភាព បានឡានបានតាមអ្វីដែលអូនស្នើគ្រប់យ៉ាងសូមបីមហាជនគ្រប់លំដាប់ថ្នាក់ក៏គ្រប់ត្រូលអូន តែចុងក្រោយអូនបែរជាជ្រើសរើសផ្លូវមួយ ដែលមហាជនគ្រប់គ្នាត្រូវសម្រេចចិត្តឈប់គ្រប់ត្រូលអូនបន្តទៀតគឺដោយសារតែរឿងតែមួយគត់គេបំផ្លាញប្អូនគ្រប់យ៉ាង តែ បែរជាអូនជ្រើសយកបុគ្គលមួយ ដែលនាំអន្តរាយដល់កិត្តិយសហើយប៊ីសនឹងត្រូវជាប់ឃុំខ្លួនទៀត។ ឥឡូវប្រជាប្រិយភាពអូនត្រូវស្ដារមកវិញយ៉ាង លំបាកបំផុតតើនេះជាកំហុសអ្នកណា ក្នុងនោះដែរពូចកក៏បានឆ្លើយតបទៅកាន់ជំទាវអុកញ៉ាន់នឹមវណ្ណៈបែបនេះវិញថាបាទបងស្រីជំទាវប្អូនជំនះគ្រប់យ៉ាង នេះដោយសារតែការសម្រេចចិត្តរបស់ខ្ញុំដែលនាំឲ្យអន្តរាយដល់ខ្លួនឯងចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ។